ពេលនេះខ្ញុំចង់ប្រាប់បងឯងពីរបៀបពីរបៀបដូរ password ដោយមិនបាច់ប្រើកម្មវិធីត្រូវការតែកម្មវិធី setup window ឬក៏ CD board repair D ហេអញ្ចឹងដើម្បីបាន CD repair D បងឯងត្រូវចុច start កន្លែង search នេះ R E C D I S C ឬក៏មកចុច control win បូកជាមួយ R run SC enter មកហើយបន្ទាប់មក select drive ដែលបើចង់បួនដាក់ដាក់ CD ចូលហើយបនវា create disk នេះដើម្បីបនពេលបនចប់មកត្រូវបតវាជាមួយកុំព្យូទ័រឯងដែលចូល password ហ្នឹងឬក៏កុំព្យូទ័រដែលបាយទិញគេមកបាយអត់ដឹង password អីគេអញ្ចឹងបើកុំព្យូទ័រមក ឥឡូវនេះខ្ញុំតេស្តនៅលើកម្មវិធី Setup CD បតជាមួយ Windows 7 Setup CD មិនបតជាមួយ CD Repair នេះទេវាស្តៀងគ្នា វាអត់ខុសគ្នាប៉ុន្មានទេវាដូចតែគ្នាទេចឹងខ្ញុំធ្វើអត់ការដដែលព្រោះអីខ្ញុំខ្ញុំប្រើ64 bit ពេលខ្ញុំ create board born CD ឬ PAD ទៅយើងមកប្រើលើកុំព្យូទ័រនេះវាកាលនេះអានេះប្រើ32 bit អាកុំព្យូទ័រខ្ញុំប្រើនេះនឹងខ្ញុំប្រើ64អញ្ចឹងខុសគ្នាអញ្ចឹងមកខ្ញុំធ្វើតាម setup CD ព្រោះ setup CD វាដើរជាមួយនឹង32 bit និង64 bit ដើរនឹង2ពួកអី CD ហ្នឹងអាច set up 64 bit ក៏បាន32 bit ក៏បានអញ្ចឹងទៅវាដើរទាំងពីរ បើ Windows 7 Cloud អត់ទេ32 bit តាម32 bit 64 bit តាម64 bit អាហ្នឹងតស្ដាប់វាទៅមួយ G នេះ ISO CD នេះដល់ 3G ជាងអញ្ចឹងមកចុច repair your computer ពីនោះវា search drive ដែលយើង install Windows បាទចុច next មកហើយចុច comment ព្រមបើបងឯងចង់ចុច explorer វាដែរអូច្រឡំ C window equals S Explorer Alright Bài long lên 72 chơi phần ទៀតphần ờ, command prompt បើបងឯងប្រើតាម ờ, USB repair disk ច្រឡំ ờ, CD repair disk បើឯងចុច C នេះវាយថា command នេះ C ចុច2មក Windows, window re gidit ហើយបើចុច Inter អាហ្នឹងប្រើតាម CD repair disk បើបងឯងប្រើតាម CD DVD set up window បើឯងចុច D នេះខុសគ្នាត្រង់ C និង D នេះខុសគ្នាត្រង់នេះអញ្ចឹងបើឯងវាយ D មក2ហើយ window 3 git ខេអានេះ C អត់ដើរវាខុសគ្នាអញ្ចឹងបែងចុចមួយណាក៏បានដែរពីនេះលើ computer 3D window វីដេអូ system ទី2 CMD đi chẳng bạn uh, cho được can uh, set ờ, s s e t h c đi set h c s e t h c chẳng bạn rename viên máu rename viên tha set AC cho back amp BACK amp enter hay bài chích CMD hay bài rename set ac enter vì cho vì chọn chua rename mình set ac nè chọn là chua này នេះចុច back up នឹងចុច EC អញ្ចឹងជន់ឈ្មោះគ្នាអញ្ចឹងមិន cancel មកបិទ computer ដើម្បី restart computer មិនចុចអីទេឲ្យវាដើរចូលកន្លែងវាយ password user password ចឹងកុំព្យូទ័រមកទិញកុំព្យូទ័រគេមកមិនអាចដឹង password អីគេទេចឹងឯងចុច shift 3ដងនេះ h s h i s t ចុច3ដងមកឬក៏ចុច3ដងវាចេញបើឯងទៅចុចតវាចេញចុចប្រហែលដងបានតវាចេញផ្ទាំង CMD មកនេះឃើញអត់ ចឹងវាយ y វាថា net user uh, user ដែលបងឯងចង់ để chọn change password ដូរ password enter thì ហើយវាយម្ដងទៀត net user តោះមក space តោះមកនេះ password នេះ ហើយបើបងឯងចង់វាយ password មាន space បងឯងត្រូវទី2ធ្វើថា1ហើយ space ហើយ1ទៀតហើយចុច2ទៀតអានោះសម្រាប់ password ដែលមាន space ចុច enter មកនេះ the command complete successful អញ្ចឹងមកចុចបិទវាមក password មិញ1 space 1 មួយហើយចុច space មកហើយមួយទៀត enter ពីនោះដាក់ធម្មតាអូខេហ្នឹងដូរ password ដោយមិនបាច់ប្រើកម្មវិធីវា crack តាមតាមវិធីហ្នឹងបានហើយបើបងចង់ add user ថ្មី ok ឥឡូវចុច computer សិន C window system 22 SETHC នេះ binary name វាដាក់ថា CMD rename វាទៅ program ធម្មតាវិញ rename error trong ngoặc từ uh, protelavir và chế bị uh, security chế bên nước Việt ở editពីនោះវាឲ្យយើង add អីទេ cancel មក event key បើជិះពី owner នេះ edit thì user chung chung chung cái này មកឲ្យឈ្មោះគេនេះឈ្មោះឈ្មោះ server đi នេះ event PC event នេះឈ្មោះហ្នឹងឯងនៅឧទាហរណ៍ apply មកអូខេអូខេទៀតបើបកឈ្មោះឯងឈ្មោះ Polly អញ្ចឹងមិនឯង select លើឈ្មោះឯង Polly អញ្ចឹងទៅហើយបន្តមកចេះ edit ពេលនោះវានឹងបើកឲ្យយើង add control user ហើយក្នុងនេះក៏មាន user server ដែរហើយអត់មាន the system administrator user ហើយនឹង trust install ទៅបើអាច add find user username នេះឈ្មោះឈ្មោះ user នេះដែលពងប្រើនេះឈ្មោះ server យើងមិនអាចយក select ឈ្មោះ server មកឬឈ្មោះមិនអាចឈ្មោះ poly ហ្នឹងទៅឈ្មោះ d ហ្នឹងអញ្ចឹងមិនអាចចុច ok ok ទៀតហើយចុច full control គ្រីសនេះមួយមកគ្រីសអញ្ចឹងគ្រីសទាំងអស់ហើយ apply ok ok ពីនោះយើងអាច rename វាបានហើយដាក់ CMD សេត HC នេះ backup នេះបើឯង rename វាលុបលុបពាក្យ backup ចោលនេះលុបហើយនឹងលុបចុចមួយឯនេះមក set hc is set hc.ee ឬក៏ sethc.ee អញ្ចឹង enter មកកើតអញ្ចឹងមិនទៅ property លើវាធ្វើដូចមិនអញ្ចឹង ពាក្យ backup ចោលនេះ sethc.ee ហើយបើចុច sys 3ដងមកនេះគេអត់វាដំណើរការធម្មតាវិញវាមិនដំណើរការចេញពីផ្ទាំង CMD ដូចលមុនទេអញ្ចឹងពេលនេះយើងបានកែប្រែឯកសារមករបៀបដើមវិញហើយអញ្ចឹងឧទាហរណ៍តើឯងចង់ add user ថ្មីតាម CMD អញ្ចឹងមក net space user net user spam ទៀតមកឈ្មោះចង់បង្កើតថ្មីឈ្មោះ user បង្កើតថ្មីឈ្មោះ user បង្កើតថ្មីជាមិនជា admin ទេជា user ប្រើប្រាស់ធម្មតាចឹង test មួយមកហើយ password password បើចង់ដាក់ space បែរទៅចុច2លេខនេះ ដាក់ថា w ហើយចុច n មកក្នុងឧទាហរណ៍បើបាទអត់ចុច2ទេមិនដាក់ w n enter វាអត់ដែរទៅដល់ y ចុច2 2មកអាហ្នឹងបើឧបមាថាបើអញ្ចឹងដាក់ password ដែលមាន space ចុចមកអូច្រឡំហើយ បើយកលេខនេះមកដាក់ថា add នេះអន net user test slash add មកហើយ password ហើយវាដើរមកពី CMD ហ្នឹងមិនមែនជា run ជា admin អញ្ចឹងបើជា CMD បាយ right click វាមកនេះ run as admin administrator អាហ្នឹងមានសិទ្ធជា admin ធំបំផុត user user user ដែលមានឈ្មោះ server ហ្នឹងគឺជា admin តែជា admin ធម្មតាជាតែនេះជា admin ធំអញ្ចឹងឲ្យវាយនោះទៀត net user test add តមក password enter window the command complete successful អញ្ចឹងម៉ែចូលឡើង control user ម៉ែឃើញ user ដែលមានឈ្មោះថា test នេះគឺណាជាមិនជា admin administrator តែនេះជាប្រភេទ user ធម្មតាអញ្ចឹងមិនបាច់ក៏បានដែរហ្នឹង មិនប្រើវាទេវាប្រើកក់កើតដែរវាបានបើក program មួយចំនួនហើយនឹងធ្វើអីទៅប៉ុណ្ណឹងបើយើងចង់ការ system ធ្វើធ្វើអីវាកើតវាអត់ឲ្យយើងធ្វើព្រោះវាជា user ធម្មតាចឹងក្នុងការដូរ password window ទៅប៉ុណ្ណឹង